ផែលឆ្លងកាត់ដួលក៏ច្រើនជួបវិបត្តិក៏ម្នាក់នេះនៅតែបន្តរូនៅតែម្នាក់ឯងរឹងមុំពេក គ្មានអ្នកណាយល់ពេលឯកាទុកអំពើឬមានតែខ្លួនឯងដែលផ្ដាល់កំឡាំងចិត្តហត់នឿយនឹងខ្លួនឯងហត់ហត់នឿយនឹងបញ្ហា ស្អប់ខ្លួនឯងខ្លាំងនឹងបែបណាក៏ស៊ូបានអាចធ្វើឲ្យគេសើចឲ្យគេញញឹមបានងាកមកមើលខ្លួនឯងពេលខ្លះមិនអាចញញឹមហត់នឿយនឹងខ្លួនឯងហត់ហត់នឹងធ្វើមនុស្សរឹងមាំ ស្អប់ខ្លួនឯងពិនទ្រាំមិនយំឲ្យអ្នកណាឃើញឆាកជីវិតមួយនេះស្គាល់គ្រប់រសជាតិហើយក៏គ្មានអ្នកណាឡើយដែលស្រឡាញ់ខ្លួនយើងជាងខ្លួនយើង នៅតែម្នាក់ឯងរឹងមុំពេកគ្មានអ្នកណាយល់ពេលឯកាទុកអំពើឬមានតែខ្លួនឯងដែលផ្ដល់កំឡុងចិត្ត ហត់នឿយនឹងខ្លួនឯងហត់ហត់នឿយនឹងបញ្ហាស្អប់ខ្លួនឯងខ្លាំងនឹងបែបណាក៏ស៊ូបានអាចធ្វើឲ្យគេសើចឲ្យគេញញឹមបាន ងាកមកមើលខ្លួនឯងពេលខ្លះមិនអាចញញឹមហត់នឿយនឹងខ្លួនឯងហត់ហត់នឹងធ្វើមនុស្សរឹងមាំស្អប់ខ្លួនឯងពិនទ្រាំមិនយំឲ្យអ្នកណាឃើញឆាកជីវិតមួយនេះស្គាល់គ្រប់រសជាតិហើយ ក៏គ្មានអ្នកណាឡើយដែលស្រឡាញ់ខ្លួនយើងជាងខ្លួនយើងទេ ហត់នឿយនឹងខ្លួនឯងហត់ហត់នឿយនឹងបញ្ហាស្អប់ខ្លួនឯងខ្លាំងណាស់បែបណាក៏ស៊ូបានអាចធ្វើឲ្យគេសើចឲ្យគេញញឹមបានងាកមកមើលខ្លួនឯងពេលខ្លះមិនអាចញញឹម ហត់នឿយនឹងខ្លួនឯងហត់ហត់នឹងធ្វើមនុស្សរឹងមាំស្អប់ខ្លួនឯងពិនទ្រាំមិនយំឲ្យអ្នកណាឃើញឆាកជីវិតមួយនេះស្គាល់គ្រប់រសជាតិហើយក៏គ្មានអ្នកណាឡើយដែលស្រឡាញ់ខ្លួនយើង ជាងខ្លួនយើងទេ